បងតាមមើលរហូតនៅតែរលីបានរូបអូនបាត់អូនពីកែវភ្នែកបងជំនួស ពីមុខកៅភ្នែកបងគឺរូបនាស្ងួនប្រាកដអូនឈរស្ងាត់ស្ងៀម rain